មណាឃើញអាចារ្យនៅវត្តខ្ញុំកណាសូត្រតែធัวកាបទាំងថ្វាយបង្គំព្រះនិងឧទ្ទិសបុណ្យកុសល ជាដើមតើខុសដែរឬទេខ្ញុំប្រកាសណាគិតថាបើសូត្របែបនេះប្រកាសជាបាត់បង់នៅពធជាភាសាបាលី ដើម នៅថ្ងៃអនាគតតើខ្ញុំកាលណាគិតបែបនេះតើខុសដែរឬទេតើខ្ញុំកាលណាមានបាប ដែរឬទេបើសិនបើគិតបែបនេះ ហ្នឹងហើយយើងគិតខ្វល់ខ្វាយជួងជួយថែរក្សា នៅពុទ្ធវចនៈមាន អីខុសតោះព្រោះប៉ុន្តែកុំឲ្យវាកើតទៅជាតោមនោះបើយើងគិតអញ្ចឹងអាកុំឲ្យវាកើតដល់ទៅព្រួយរហូតដល់ធ្វើអីមិនកើតទេណាបើគិតឃើញអញ្ចឹង យើង ខ្លួនឯងយើងអត់អត់ធ្វើអានឹងទេ យើង ទៅរៀនពាក្យព្រះអង្គបដ ாய் អាហ្នឹងបើយើងបរៀននរណា ម្នាក់មិនបានខ្លួនយើងនឹងតែមកកាបឃ្លោងបន្តិចបន្តួចសូត្រវាមិនអីទេបានថាបើវាអញ្ចឹងទាំងអស់ហើយវាវាជាហានិភ័យដែរនៅ ក្នុងអន្តរាយព្រះសទ្ធមមួយដែរដែលអឺព្រះអង្គត្រាស់ដែរពីរឿងការបាត់បង់នៅ ពុទ្ធវចនៈហ្នឹងគេនឹងនាំគ្នារៀនតែពាក្យអ្នកប្រាជ្ញ ធម្មតាហ្នឹងគេលែងរៀនពាក្យពុទ្ធណាយើងសពថ្ងៃយើងគិតចារណាមើលអញ្ចឹងបានអាត្មានៅតែរើសពេលវេលារៀនបរៀនពាក្យព្រះអង្គអភិធម្មហ្នឹងគឺបរៀនពាក្យព្រះអង្គហើយហើយតាមបុណ្យតាមអីញាតិញោមឮពាក្យព្រះអង្គតិចឮក៏ឮមិនដល់ជំរឿដែរឧទាហរណ៍ដូចជា ទេសនារឿងកតញ្ញូកតវេទីបពការីជនអីអីចឹងទៅវាធម្មតាធម្មតាហ្នឹងវាមិនអាចចូលទៅដល់អង្គធัวអីបានទេព្រោះសមត្ថភាពពុទ្ធបរិស័ទយើងឯណាទៅវេញញៃអង្គធัวអីបានតាមរោងប៉ុនហ្នឹងឃើញទេអត់បានអញ្ចឹងមានតែដាក់ពេលរៀនទៅបានដល់អញ្ចឹងគ្រាន់តែឲ្យមានជំរើសឲ្យទេសតាមប៉ុនក៏ទេសបានទេសធម្មតាក៏បានសន្តានាធម្មតាក៏បាន ឆ្លើយសំណួរធម្មតាក៏បានប៉ុន្តែអ្វី ដែលវាអ៊ុនចិត្តមែនទែនហ្នឹងគឺពេលបរិស័ទរៀនបើរៀនទៅវាអាចដឹងខុសត្រូវដោយខ្លួនឯងមកដូចយើងពិចារណាមើលវាមិនចាំបាច់តសូត្រកំណាប់កាបខ្លងសូត្រពាក្យព្រះអង្គក៏ដោយប៉ុន្តែបើយើង ដាក់ទឹកថេខុសវាខូចដូចតែគ្នានោះខូចដូចគ្នានោះវាចូលទៅកន្លែងសបិនរបស់ប្របាទ បសេនតិកសលដែលថាឃើញគេយកភាជាអ្នកមាសហើយទៅដូរយកទឹកដោះជូរប្អូមអីចឹងណាអាហ្នឹងគឺថានៅក្នុងសាសនាហ្នឹងនឹងមាន អ្នកយកធម៌ដល់ភាសាហ្នឹងទៅដូរយកអាគ្រឿងបូជាលាភសក្ការៈរង្វាន់គេប្រគេនហ្នឹងគេជូនគេប្រគេនហ្នឹងអាហ្នឹងឯងដូចជារបស់ប្អូមរបស់ជូររបស់កក្រិចទេ តែយកនៅភីជាអ្នកមាសដល់ប្រសើរគឺពធហ្នឹងយកទៅដូរយកតែនឹងទៅរៀបទៅពិធីនេះទៅពិធីនោះទៅសោតធัวយកធម៌មែនតែនទៅសោតក៏ដោយក៏ឈ្មោះថាបំផ្លាញដែរឧទាហរណ៍ដូចជារឿងអភិធម្ម7កម្ពីរាល់ថ្ងៃពីណាដល់យកអានឹងជាទូភេកមាសហើយទូអភិធម្ម7កម្ពីជាទូភេកមាសហើយហើយដល់ពេលយើងទៅយកទៅប្រើក្នុងសង្គមមានប្រើ ឲ្យវាស័កសមនឹងតម្លៃធរនឹងឯណា យើងទៅដូរយកអីគេដូរយករបស់បាំងស្គូលដូរយករបស់មហាឆាកបាំងស្គូលដែលដូចជាជារបស់ជូប្អូនហ្នឹងខំធ្វើតានោះមាននំគ្នាយកមករៀនយកមកវែកញែកយកមកអធិប្បាយដើម្បីពយល់គ្នាក្នុងជីវិតអីណាអភិធម្ម7កពីដែលនាំគ្នាសូត្រទៅអួតគ្នានឹងសូត្រ ហើយមែនតើនោះលោកអួតគ្នាណាអូចេះអាពឹសស្ដាម7មេហ្នឹងខ្លាំងខ្លាំងហ្នឹងទៅលើកតែមកពាកមកសួរបើចេះធ្វើស្អីគេភិកមាសណាហ្នឹងភិកមាសយ៉ាសការៈគេប្រគេនមកហ្នឹង ទៅដោះជូប្អូនមកហ្នឹងអាហ្នឹងរបស់ជូប្អូនទៅក្នុងសបិនហ្នឹងអញ្ចឹងអញ្ចឹងបើសិនជាយើងនាំគ្នាធ្វើ ដើម្បីបង្កើតឲ្យតបាន គ្រឿងបូជាច្រើនប្រដាប់បូជាច្រើន ពេលមហាបាំងស្គលហ្នឹងវាមានច្រើនដឹកមកទេសមកទេសមកឡានមកឡាននោះមើលខំណាស់ហ្នឹងថាវាបានអាហ្នឹងធ្វើទៅវាបានយកមកអង្គុយរៀននោះវាអត់បានហ៎ណាយកមកវិនិច្ឆ័យថាអូហើយណាធម្មានឹងជាធัวអីបណីតាធម្មានឹងជាធัวអីណាមហកតាធម្មានឹងជាធัวអី ណាធัวគូចម្រើនណាធัวគូកំណត់ដឹងណាធัวគូលះបង់មកវេកញ៉េអញ្ចឹងមានមកអង្គុយវេកស្អីអត់វេកទេទៅវេកដើម្បីដូរយកអាគ្រឿងបូជាណាមកពិធីជាធំឡើងធំឡើងធំឡើងហ្នឹងវាអត់មានបនធំទេថ្ងៃនេះគេជឿថាបនធំអត់ទេពិធីធំយើងច្រឡំអាពិធីធំថាបនធំអត់ទេ បនធំព្រះអង្គសំដែងបនប្រកបដោយបញ្ញា នឹងគ្មានរឿងទ្រង់ទ្រាយអាទ្រង់ទ្រាយវាកើតមិនកើតរឿងរបស់វាប៉ុន្តែសំខាន់យល់ថាមិនយល់ថាមិនចិត្តនឹងជ្រះថ្លាបែបមិននេះទេហ្នឹងហើយថ្មចេះតែគិតដល់បរិស័ទយើងទៅថ្មឃើញថាទំហំនៃការនៃគាត់លះបង់ទ្រព្យសម្បត្តិរហងៃគូតែបានទទួលយកនៅការពិតប៉ុន្តែគ្មានបានពិតទេបានតែរឿងคล้ายៗហ្នឹង ត្រូវហើយខំធ្វើបនមហាបាងស្គលមួយគាត់សបាយចិត្តអូសបាយចិត្តមិនដឹងសបាយរឿងអីសបាយអីសបាយបានជឿខុសនោះជឿថាម៉េចអញធ្វើបនប៉ុណ្ណេះហើយមានសុខមានសេរីអីមានលៀបមានសំណាងអីព្រោះម៉ូសុទ្ធតែលោក ធំធំសោតសុទ្ធតែ7មេ ដាក់កណាត់គ្របអញទៀតយោចង្រៃពីអញអស់ហើយឃើញមិឆាទិដ្ឋិសុទ្ធមកអញ្ចឹងថាព្រោះកុសលកើតបន្តិចអញ្ចឹងបានណា បើថាអើពេលហ្នឹងគាត់សមាទានសិលដែរគាត់ប្រគេនទានអីនឹងអាចជាកុសលដែរថ្វាយអង្គមលោកអីដោយសេចក្តីជ្រះថ្លានឹងអាចជាកុសលដែរក្នុងកម្មវិធីនឹងបានស្ដាប់ពធដែលលោកបញ្យលទៅបានយល់ខ្លះទៅជាកុសលដែរប៉ុន្តែបើនិយាយពីផ្ដោតរឿងសំខាន់ធំបំផុតនៅក្នុងកម្មវិធីនឹងសិតតែបង្កើតបាបទាំងអស់អត់មានបុណ្យទេអាគណៈគ្រប់ ទាញកណាត់ស្អីអស់ចង្រៃនឹងបាប សុទ្ធតាំងពីចាប់ផ្ដើមរហូតដល់ចប់បាបសុទ្ធអានោះអត់មានតួអ្នកលោកអ្នកធ្វើនឹងក៏កំពុងតែធ្វើបាបដែរមានធ្វើបន់នេះទេពពុតអីណាទៅឲ្យទាញបាំងស្គលពីមនុស្សរស់នោះអត់មានទេសំបីតែខ្មោចស្លាប់ហ្នឹងវាមិនតាន់ធ្លុះធ្លាយដោយលើមិនតាន់ឲ្យទាញយកផងឃើញទេ គិតរឿងវិន័យហ្នឹងវាខុសមួយបាត់ហើយមិនបាច់ដល់ស្អីទេហើយដល់ទៅបញ្ចូលទឹកថែខុសឲ្យប្រជាជនទៀតថាធ្វើអញ្ចឹងវាដាច់ចង្រៃដល់គាត់ការជំនឿថាគាត់ធ្វើអញ្ចឹងវាលែងមានចង្រៃរឿងអីមនុស្សការសេចក្តីប្រមាទគិតថាបាបអញហ្នឹងលោកជួយម្ដោះអស់ហើយព្រោះធ្វើបនម្ដោះគ្រោះហើយបាទឆាកមហាបាងស្គររួចហើយឃើញមនុស្សការប្រមាទដែរ អញ្ចឹងបាបអញពីមុនហ្នឹងរួចហើយលោកឆាកទាញចង្រៃចេញអស់ហើយឃើញវាជាពិធីមួយកំតិចស្មារតីធម៌ពពុទ្ធទេយកធម៌ពពុទ្ធទៅកំតិចធម៌ពពុទ្ធពិធីរងៃហ្នឹងដល់ច្រើនយកធម៌ពពុទ្ធទៅកំតិចធម៌ពពុទ្ធអត់មានយករឿងស្អីមកកំតិចទេគឺយករូបមន្តធម៌ពពុទ្ធទៅកំតិចធម៌ពពុទ្ធពួកគេថាហ្នឹងឯងពុទ្ធសាសនា ចឹងបានងាកមិនសិលមានបងណានោះគាត់មកថាខ្មែរយើងចុះបញ្ជីអ្នកកាន់ពុទ្ធសាសនាសឹងតែទាំងអស់ហើយតើគាត់រៀនតិចទៅមិនដឹងថាអូយខុសច្រើនម៉េចបានថ្មឲ្យជាឧទាហរណ៍ទៅអាហ្នឹងងាយគិតតាឧទាហរណ៍ថាបើកសាលាមួយគាត់ចុះបញ្ជីថាធ្វើសិស្សសាលាហ្នឹងទៅបើមិនដែលរៀនផងបងគិតមិនយកគុណភាពមិនឥឡូវមានសាលាមួយធំណាស់ព្រោះយើងគណៈ នៅស្រុកភូមិហ្នឹងគេត្រូវឲ្យចុះឈ្មោះថាជាសិស្សរបស់សាលាហ្នឹងប៉ុន្តែបានរៀនឬបីបន្តិចប៉ុណ្ណឹងគេសួរថាគុណភាពរបស់សាលាហ្នឹងនៅតាណាណាគុណភាពរបស់សិស្សដែលចុះគ្រាន់តែចុះឈ្មោះឲ្យអត់រៀនហ្នឹងវាមានគុណភាពតាណារវាងអ្នកចុះឈ្មោះហើយអ្នកនឹងអត់ចុះឈ្មោះហ្នឹងវាមានអីខុសគ្នាដោយរវាងអ្នកចុះឈ្មោះថាជាពុទ្ធសាសនិកហើយអ្នកអត់ចុះឈ្មោះហ្នឹងហើយអត់រៀនដូចគ្នាហ្នឹងវាមានអីខុសគ្នាវាគ្រាន់តែបំពេញជីជាតិតែប៉ុណ្្នឹងតា